អូនមើលទាំងអស់គ្នាយើងមានអីខ្លះអញ្ចឹងយើងមើលរូបមន្តដែលយើងប្រើប្រាស់គឺមានអលហាអញ្ចឹងហេតុបានយើងថាមានអលហាដោយសារគេប្រាប់ចំនួនសម្ព័ន្ធអ៊ីដ្រូសែនឃើញទេអញ្ចឹងយើងមានអលហាទី1អលហាបាទអញ្ចឹងអលហាស្មើអីអូនអលហាស្មើអីឆ្លើយមើលតោះបើមិនដឹងឆ្លើយមើលគ្រូមកពីអា8សីបាទអលហាស្មើ 2a បាទ 2r បូក 3c ឃើញទេ 3c អញ្ចឹងយើងប្រើរូបមុននឹង1អូនយើងប្រើរូបមុននឹង1តាមមកគេប្រាប់ឲ្យទៀតអញ្ចឹង 2r បូក 3c វាស្មើប្រហែលសម្រាប់ គេមកគ្រប់យកអញ្ចឹងខ្ញុំសេចូល គឺ2200 2200បាទឃើញតែ2200អញ្ចឹង បំរាប់ទី1 5អញ្ចឹងសងបំរាប់អស់សិនអូនត្រូវសងបំរាប់អស់សិនណាសីនាងចូលនៅសីនាងអីមិញតណាបាត់ទៀតហើយយ៉ាប់មកអឺតោះអញ្ចឹងបន្តគេប្រាប់ហ្នឹងហើយគេប្រាប់ផតបោកឃើញទេគេប្រាប់នេះគេប្រាប់អូនមើលថានេះវាជាចំនួនភាគរយឬក៏វាជាចំនួន នុយក្លេទីតបើឲ្យបូកគ្នាចេញអីគេចំនួន100វាជាចំនួន100ហើយតែចាំលំហាត់បែបហ្នឹងកាលណាវាបូកចេញមកជាចំនួន100ចំនួនទាំងអស់ហ្នឹងគឺជាចំនួន100ហើយនេះ C ក្រេ T ក្រេហ្នឹងគឺជាចំនួន100មកអូចេញមកត្រូវតែជា100ព្រោះវាជាចំនួនភាគ100អញ្ចឹងបំរាប់គេប្រាប់មួយទៀតគឺអីគេអា C ក្រេអា C ក្រេ C ក្រេ បូកបូកប្រហែលសិពីស័យបូកប្រហែលតេក្រេតេក្រេឃើញទេបូកតេក្រេស្មើស្មើ17% 17%អូខេ17% 17%អញ្ចឹងសមាតកម្មអស់នៅ សមាតកម្មនៅនឹងអស់ហើយប៉ុន្តែគេប្រាប់ភារយតេ ច្រើនជាងភារយ Z ឃើញទេគេថាភារយនុយក្លេអទីតតេច្រើនជាងនុយក្លេអទីត Z អញ្ចឹងភារយតេច្រើនជាងអីច្រើនជាងយ៉ាតេច្រើនជាងភារយ Z កន្លែងហ្នឹង មានន័យថាម៉េចបើសិនជាយើងរកឃើញមក ព្រោះអាហ្នឹងវាអាចវាចូលដូចក្រេទី2ហើយយល់ទេអញ្ចឹងរូបមន្តដែលយើងត្រូវប្រើប្រាស់យើងត្រូវប្រើប្រាស់រូបមន្តអានេះមួយអញ្ចឹងយើងប្រើប្រាស់រូបមន្តមួយទៀតគឺអាបូបតេបូបសេហើយបូកនឹងជេស្មើអីគោម្ដងគេចង់រកអីគោម្ដងគេចង់រកអី គោលបំណងយើងគេចង់រកចំនួនសមាមាត្រជាភាគភាគរយបាទគោលបំណងគេចង់រកចំនួនសមាមាត្រជាជាភាគរយអញ្ចឹង បើរក ចំនួន សមាមាត្រជាភាគរយអញ្ចឹងវាចេញចេញស្អីគេ a បូក t បូក c ចេញអីគេ a បូក t បូក c ចេញអីគេអូនបើវាជំរូបភាគរយអញ្ចឹងនេះរូបមុននឹងចេញអីគេ100%បាទចេញ100%ហ្នឹងហើយចេញ100%អញ្ ហ៎ហើយរូបមុននឹងយើងប្រើមួយអឺបាទប្រើមួយអឺលោកគ្រូសុំដាក់មួយទៀតអានេះសុំកបាទកកហើយអានេះគ្រូសុំរោគចំនួនសម្ព័ន្ធអ៊ីដូសែននីមួយនីមួយអូយខោមកតាហ្នឹងខ្ញុំឈឺស្អីនេះដូចនេះខោបើសរុបឈឺ អឺហើយលោកគ្រូចម្លើយគ្រូឯងលំហាត់វិញលំហាត់ពេលកាផ្ទះនោះគេប្រាប់អលហាអីនោះសួរអលហាចុងក្រោយទៀតអាដូចនេះមកគ្រូចង់ឲ្យអូនចេះអាមួយមួយមួយហ្នឹងអានេះមួយមួយហ្នឹងវាច្រើនខ្ជិលគ្រប់គ្នាអញ្ចឹងបាទឥឡូវយើងទៅរកភាគរយឲ្យឃើញអញ្ចឹង ចំណុចដែលរកភាគរយឃើញ គឺមានតែ2នេះទេយកអានេះមួយហើយអានេះមួយឃើញទេចុះអានេះហេតុអីបានលោកគ្រូអត់យកមកនេះ ហើយនេះអាល់ហានេះគ្រាន់យកមកប្រើនៅរោគចំនួនភាគរយដោយសារវាចេញជាចំនួននុយក្លេអទីតចេញជាលេខពិតអញ្ចឹងយើងមិនអាចយកមកប្រើបានទេចាំយើងទៅរកអលហាសនីមួយៗបើយើងប្រើបានអញ្ចឹងអានេះយើងយកអានេះមួយហើយយកមកប្រើបូកជាមួយនឹងរូបមុននេះមួយទៀតបាទបូកហើយចំណុចសំខាន់ចេញសមីការដឺក្រេទី2គឺ a អីគេ អា x ការ៉េបូកអីបូក 3x បូក 3x បូក c ស្មើអីស្មើ0អញ្ចឹងបើសិនជា data វាធំជាង0បាទ data ធំជាង0 x 1ស្មើដក បេបូកឬ data លើពីអាណាបើសិនជា x2 វាត្រូវមាន2ចម្លើយគឺដក b ដកឬ data លើ PR ណា ចឹងយើងយើងប្រើរូបមន្ត2រោគចំនួនភារយហ្នឹងគឺយកបំរាប់មួយយកមកប្រើតាមមកយើងប្រើបូកជាមួយអានេះបើយើងអានេះយើងបូកទៅវាអានអានបានទេគេ2ដង a បូក2ដង2ដង c ឃើញទេ2ដង c ស្មើ100%រហូតដល់អីគេរហូតដល់អីគេរហូតដល់ រហូតដល់ a ដាក់ជាកតាមក a បូក c ស្មើ50%ហ៎ប៉ុន្តែពេលនេះយើងមិនអាចយកភាគរយមកសិក្សាបានទេ យើងត្រូវដូរវាទៅជា50 50លើអីលើម៉ាន100ទៅជាចំនួន ប្រ ភាគព្រោះភាគរយយើងមិនអាចយកយកមកគណនាបានទេគ្រាន់តែគិតជាភាគរយ អានេះក៏យើងអត់ដាក់17%ដែរអូនត្រូវដាក់ថាលំហាត់បែបហ្នឹងត្រូវតែចំណាំ17លើលើ100ឃើញទេតោះអញ្ចឹងចំណុចសំខាន់ យើងសរសេរបំរាប់អស់អស់តមកយើងគូការពេញបាទសរសេរដូចនេះដាក់សមីការយកទៅជួសជុះក្នុងសមីការទី1ចានេះយើងយើងដាក់សមីការទី1ទៅហើយយកអាប៉ុណ្ណេះទៅជួសជាមួយនឹងសមីការនេះ យើងនឹងឃើញចូលដល់រៀងនេះហើយតើឥឡូវយើងចាប់ដើមយល់ហើយណាអត់យល់សួរអានេះដូចក្តារខៀនគ្រូបញ្យល់ក្តារគ្រូគ្រូបញ្យល់រូបមួយម្ដង បានគ្រូសរសេរម្ដងឃើញទេចឹងរៀននៅលើ Zoom មួយគ្រូប្រៀបបានដូចជារៀននឹងលើ ក្តារខៀនដូចគ្នាអត់អីទេព្រោះបានគឺអត់គ្រូអត់បង្ហាញមុខឲ្យឃើញឃើញមុខគ្រូអត់គាត់អ្នកនរគ្នាឃើញមុខគ្រូអត់ អត់ឆ្លើយទៅអីក៏មិនឆ្លើយអញ្ចឹងចឹងដាក់មកតែគ្រូឃើញហ៎ឃើញមកគ្រូស្អាតអត់អត់ស្អាតទេអឺចាប់ហ្មងណាចេះចំណានឈប់ញឹកមើលកូនដល់ខោខ្ញុំអត់ស្អីស្រកទេអត់ឡើយស្រកខ្ញុំវិញហើយប៉ិនបញ្យល់ប៉ុណ្ណឹងយល់អត់យល់របៀបអញ្ចឹងយើងដាក់បំរាមមកតោះអញ្ចឹង បណ្ដាក់មកបំរាមអឺបំរាមគឺអលហាបាទសម្ព័ន្ធនឹងច្រើនអលហាអឺអលហាមើលសិនមើលគ្រូបញ្យលម្ដងទៀតចាំកត់អលហាស្មើ2200ហើយនឹងអានេះអឺស្មើហ្មង ស្មើប៉ុណ្ណឹងជាភាគរយក៏ប៉ុន្តែយើងអត់ធ្វើជាភាគរយទេយើងដាក់តែ7ចែកចែក100បាទអញ្ចឹងគ្រូដាក់សមីការ ទី1ទេតមកមុខបានដែរ ដាក់ថាភារយអីភារយតេធំជាងភារយទេហ្នឹងហើយតាមមកលេងគោលការណ៍ពេញបាសមកដើម្បីរកប្រើរូបមន្ត a បូកតេបូកតេបូកតេស្មើ100%តាមគោលការណ៍ពេញបាសគោលការណ៍ពេញបាសបាទតាមគោលការណ៍បំពេញបាទ A một bình tế C một bình gì nòm ói à, nòm ói à, A mà tế C mà mà gì hai kỳ bản dạ yeah, kỳ bản bản A bột tế bột xế bột dế ណា100%បាទអញ្ចឹង a បូកតេ a បូកតេហ្នឹងគឺស្មើ2ដង a បាទ2ដង a បូក2ដង c ស្មើអីស្មើ100%ទៀតហើយដាក់ពីជាកតាពីកតា a បូក c ស្មើ100% 100%ចុងក្រោយ គឺ យើងសម្រួលអស់នឹងពីលេខ2គឺសល់ a បូកសេស្មើស្មើអីស្មើនឹង50%ភាគរយចឹងអឺដោយសារនេះវាមានតេមានសេចឹងអូនណាចឹងគ្រូដោអានេះទៅតេវិញដោយសារអាតេស្មើគ្នា តាម៉ាគ្រូដូសេតិចសេដោយសារសេសេស្មើស្មើគ្នាអញ្ចឹងគ្រូស្មើទៀតគ្រូស្មើថាយក50ចែក100ណាចំនួនចូល ចំនួនចូលលេខម៉ាន នេះដាក់ រូបមន្តទៅស្រួលបាទចំនួនចូល waiting for me? Hà sấp Hà sấp lơm rồi បាទចំនួនចូលប្រហែលចំនួនចូលនេះអញ្ចឹងយកហាយកអាយើងគួរតែទាញមួយសិនទាញរកអីមួយសិនមកអញ្ចឹងអូនអាចទាញរកអីគេចង់ទាញរកអីឥឡូវលោកគ្រូទាញរកតេអញ្ចឹងនាំឲ្យតេ នាំអឺឲ្យទេស្មើបាទ50លើ100 50លើ100បាទអញ្ចឹង50លើ100ដល់អង្គទី2ជាងបោះសេទៅអង្គទី2វាដកដកសេវិញយល់ទេគូដាក់វងកញ្ចក់ឲ្យវាស្អាតយល់ហើយហ្នឹងអត់មានន័យថាយើង ទាញរតេ ចឹងយកសេបោះទៅអង្គទី2អញ្ចឹងមានថាសេបូក ដូរទៅអង្គទី2ដកណាអញ្ចឹងយក50លើ100ដកសេ បាទចំនួន1ចំនួន1បាទចំនួន1អញ្ចឹងគេបាទ គេបានអូនមើលមួយយើងណាមួយនេះមួយមួយអមួយលើគ្រូយំមួយម្ដងនេះលេខ1យើង នេះសម័យកាលទី1សេនេះមានទេអញ្ចឹងសេការ៉េនេះគ្រូទុកនៅដដែលណាសេការ៉េគ្រូទុកនៅដដដែលរីកធំតិចដើម្បីមើលឲ្យច្បាស់បាទសេការ៉េទុកនៅដដដែលតេតេយើងស្មើមិននេះតេយើងនេះនេះតម្លៃតេនេះឃើញទេ នេះតម្លៃតេនេះឃើញទេអញ្ចឹងយកតម្លៃតេ50លើ100ដកសេអញ្ចឹងយកតម្លៃតេជួសចូលជាមួយនឹងតេនេះមកឃើញទេអញ្ចឹងនៅក្រេដែរឃើញទេវានៅក្រេដែរអញ្ចឹងនេះគឺជាតម្លៃតេឃើញតេក្រេអត់ស្មើនឹង17មិនដាក់ចូលទេអាហ្នឹងប៉ុណ្ណឹងតោះយើងចាប់ដើមកេរនីអញ្ចឹង ទៅទៀតអាកន្លែងនេះ សេនេះគ្រូទុក នៅដែរយល់ទេសេនេះគ្រូទុកនៅដែរមានណា សេការ៉េដដែល សេការ៉េទុកនៅដែរឃើញទេសញ្ញាបូកគ្រូទុកនៅដដែល អានេះបញ្ចូលរូបមន្តអីគេអូនបញ្ចូលរូបមន្តចូលរូបមន្តអីអា13លេខសេរីហ្នឹងហើយអា mena puse mơ thần á đỏ bè lực chia cô rè smile smile a cà ré đỏ pi đỏ a bảy hay tiền bố bé bakery ឃើញទេអញ្ចឹងយើងយើងមើលអាណែអាណាបេតោះអញ្ចឹងអាយើងលើស្មើអីអាយើង ស្មើ50ចឹងអត់លើ100អា50លើ100អាគួរដាក់វងកញ្ចក់ដាក់គ្នាបដើម្បីសារវាមានវងកញ្ចក់ហើយបានវងកញ្ចក់50លើ100លើកជាការ៉េត្រូវអត់ រូបមុនយើងហ្នឹងហីលើកជាការ៉េ50មកលើ100លើកជាការ៉េបាទ50លើ100លើកជាការ៉េបន្តមកមិនដោមិនមិនអីគេទៀតមិនដក2ដង AB អញ្ចឹងដាក់សញ្ញាដកមកដកអ2ដង AB a យើងមិន50លើ100អញ្ចឹងហ៎អញ្ចឹងគប់2 50លើ100គុណជាមួយនឹងគុណជាមួយនឹង50លើ100តោះមកគុណជាមួយនឹងអីគុណជាមួយ b ឥឡូវ b យើងមិនសេអញ្ចឹងហ៎នេះរូបមុនអញ្ចឹងហ៎គុណមួយ b ប៉ុន្តែ b នឹងជា z អញ្ចឹងគុណជាមួយនឹង z តោះមករូបមុនយើងអីទៀតគឺបូកបូក b ការ៉េបូក b ការ៉េអញ្ចឹង b ការ៉េ ចឹងត្រូវបូកសេការ៉េបាទបូកសេការ៉េបូកសេការ៉េមើលមួយមួយយ៉ាប់យល់អោចប់អស់ដាក់បិទគ្នាវិញហើយស្មើប្រហែលស្មើតម្លៃណាឥឡូវនេះគ្រូតម្លាក់ចុះក្រុមមកស្រួលមើលតិចអឺជួយជួយ ចឹងនេះគូដាក់ស្មើនេះបាទអញ្ចឹងអស់ឥឡូវយើងទូទាត់អញ្ចឹងយើងទូទាត់តោះឥឡូវយើងទូទាត់លន់ខៃវាមកអញ្ចឹងយើងស្មើអីឥឡូវគូដាក់សេករេដែលបាទសេករេដែលបាទសេករេទុកទុកដែលចាំមើលបើរូបភាពយឺតយឺតហើយបូកនៅតដែលឥឡូវទូទាត់ក្នុងនេះ50លើជាករេបានប៉ុន្មាន 50លើជាក្រេបានបានឥឡូវគ្រូមកបញ្យល់ឡើងនេះ50ញូបន្តិចទៅអឺញូមួយទៀតបាទ50មើល50លើ100លើកជាការ៉េបាទលើកជាការ៉េបាទអាក្រក់ មើលបន្តិចប៉ុន្តែ មើលបាន ចឹង50លើលើ100 50លើ ជាការ៉េមានន័យ50បាតការ៉េណាហើយ100 100 100អីគេ100ការ៉េចឹង50ការ៉េមានថា2000 2500ហើយអត់02ឃើញទេហោ100ការ៉េមានថា0ហ្មង 04 100ក្រេអញ្ចឹងយើងសម្រួលវាចោលសល់អីយើងសម្រួលមកនេះសម្រួលខ្វាច់ នេះសម្រួលខ្វាច់អញ្ចឹងសល់25អាយ៉ា25លើ100អើលើ100ចឹងឯងអេចឹងគ្រូយក25លើ100ដាក់ចូលនេះផ្លឹបចឹងនេះសល់ប៉ុន្មាន សល់ឲ្យដាក់វងយកសិន សល់25លើ100បាទសល់25បាទ25លើ100សំខាន់នឹងវែងតិចហើយបូកបូនអី2គុណនឹង50មិនបាន100 100ចៃ100ប៉ុន្មានមិនអស់សល់1 1គុណនឹងសេសល់សេហើយបូក ជាមួយនឹងសេក្រេ Segre. Vamos segre. Segre. ហ่าស្មើទៀតមិនស្មើ17លើ100ដល់7លើ100ឃើញទេតោះទៅទៀត ចឹងអូនមើល C បូក C បានអីដោយថាខាងនេះខាងមុខវងកញ្ចក់វាសញ្ញាបូកអញ្ចឹងយើងអត់ដូរសញ្ញាទេអញ្ចឹងបូកចូលគ្នាសេបូកសេបានអីມັນពីរដងសេអញ្ចឹងអីអញ្ចឹងពីរដងសេសេក្រេណាហូសេក្រេបូកសេក្រេហ្នឹងហើយពីរដងសេក្រេបូកសេសេក្រេបានពីរដង សេក្រេអញ្ចឹង យើងបានពីរដង ពីរដង សេក្រេឃើញទេបន្តមកអសេអត់ឲ្យបូកទម្លាក់ចូលពុបអ25អត់ឲ្យបូកក៏ទម្លាក់ចូលមក25លើ100 25លើ100អហើយលើកអានេះមកអង្គទី1មកអា17មកអង្គទី1មកអញ្ចឹងហើយ 17បូកលើកមកអង្គទី1មិនដូរសញ្ញាដូរសញ្ញាដកដកទៅជា17លើ100ហ៎17លើ100ហើយស្មើប៉ុន្មានលើកអស់គឺស្មើ0ហ៎ស្មើ0អញ្ចឹងយើងអាចទូទាត់បានណានេះអូនអាចទូទាត់បានអញ្ចឹងយើងបានអីទៀតអឺបាន1 ចឹងអូនមើលអានេះប្រមាណលើប្រមាណ25ដល់17ឃើញប្រមាណមិន10ប្រមាណ25ដល់17តើម៉ែអូន25ដល់17ឃើញមែនឆ្លើយអត់ឆ្លើយ8 8ត្រូវអត់អញ្ចឹងអញ្ចឹងអានេះដកមក8 8លើម៉ាន8 8លើ100 8លើ100អេ8លើ100អញ្ចឹងបន្តមកយើងធ្វើមិនទៀត 2c បូក c អញ្ចឹងអូនតម្រូវភាគបែបរួមមកអានេះភាគបែបរួមវិញហ្មងអូនភាគបែបរួមវិញហ្មងតែលើទៅមកតង់ទៀតខ្លាចយល់គប់ពីមកតង់ទៀតឲ្យមើលតាមពិតត្រូវកាន់តិចបើចេះទៅមកតង់ទៀតទៅមុខកុំឲ្យខាត់ ចឹងទៅមកតង់ទៀតចឹងយើងតម្រូវពីបាយរួមនេះខ្វះប្រហែលពីបាយវាមួយចឹងទៅគុណ100 100វាឡើង200អានេះខ្វះប្រហែលខ្វះ100ចឹងបូកជាមួយនឹង5 3ហ៎អានេះគុណនឹង100មក0ដែរតោះឥឡូវយើង ចាប់ដើមចូលដល់ data តោះ data ចឹង data យើងរកតាមម៉េច data ចឹង ដែលតាស្មើអីដែលតាបោះដែលតាស្មើទេបាទ b ការ៉េ b ការ៉េបាទ b ការ៉េដក4ដង AC នឹង AC បើអូនរកធ្វើ data prim ក៏បានដែរប៉ុន្តែគ្រូចង់ធ្វើ data ឥឡូវ b យើងមិនមែន b យើង b យើងគឺ100ត្រូវអត់ B100 ចុះចូលមក B100 100លើជាការ៉េបានហ្មងមិន10សេគុន4អញ្ចឹងហី04 100លើជាការ៉េដាក់ទៅទៅខ្លាញ់អត់ចេះបើប៉ុណ្ណឹងគួរចេះ B ការ៉េមកមានហើយឯងគ្រូអឺចេះគួរចេះនេះ B ការ៉េណាហើយដកអឺ4ដងថាសេគ្រូខ្លាចតែមិនចេះចេះដាក់ឲ្យទៀតទៅ ហើយគុណជាមួយនឹង8អឺពិសេសទូទាត់គ្រូទិញអានោះឃើញបានទូទាត់គ្រូទិញមកឃើញអានោះដាក់ចម្លើយហ្មងអីដៅតាហ្មងអីអានោះឃើញមកពក10000ចឹងហី00ដកឲ្យអានេះ8 8គុណនឹង8 16ចឹងហី8គុណ8 64ចឹងហីអូយគ្រូមិនស្រួលនឹង2ទៀតអូន អឺ64ដូចគ្នាអូនដូចគ្នា64ស្មើមិន4 2ដង8 8 8ដង64តាមបើសម្រួលពីទៀតស្រួលម្យ៉ាងដែរតាតែមិនអាចជ្រុលអីចឹង1000ដក6អី10000អីអី04 04តោះ04 គ្រូដកឲ្យហ្មងតាចាំមើលគ្រូអត់ខុសទេអឺចាំមើល10000 10000អត់ដេតាដូចគ្នា10004ដកឲ្យ6400ហើឃើញអាកូនឯងឃើញបាន data ហ្នឹង36 6ឃើញ60ឯង ឃើញ36 00អញ្ចឹងនាំមក data ឬ data នាំឲ្យបាទឬ data ហ្នឹងគ្រូឯងឃើញ60ហើយខ្ញុំឃើញតែ30ហ្នឹងត្រូវហើយចាំមើលឃើញចម្លើយនេះត្រូវហើយខុសគ្នា1.61ឃើញ30នឹង data ចាំមើលចម្លើយព្រោះអីគ្រូយក data 4ដងអូនយកអត់យកអូនយក data បេខ្ញុំសម្រួលនឹងពីរតាខ្ញុំមិនយក data print ទេខ្ញុំគ្រាន់តែយកនៅសម្រួលនឹងពីរហ្នឹងឥឡូវមើលចម្លើយសិនចាំមើលចម្លើយបើចម្លើយត្រូវត្រូវព្រោះអាហ្នឹងវាយើងត្រូវតាមហ្នឹងត្រូវដូចគ្នាអត់អីទេអឺឬ data ឥឡូវមើលជួយមើលគ្រូសិនតាគ្រូគុណត្រូវអត់ឥឡូវអូនឯងមកមើលជួយ ជួយដល់ជួយមើលលេខគ្រូនេះសិនមកតែគ្រូដាក់ ចឹងក៏ត្រូវដែរព្រោះកន្លែងហ្នឹងมันផ្លាស់ប្ដូរ B C B ហើយនឹងនេះដែរហ្នឹងឥឡូវជួយមើលគ្រូគុណលេខនឹងត្រូវអត់នេះទាំងអស់គ្នាជួយមើលលេខគ្រូគុណមើលគឺធ្វើត្រូវអត់អូយត្រូវហើយអើបើត្រូវគឺល្អហើយចង់បានតែត្រូវនោះអើពេលដាច់ចុចលីងមកម្ដងទៀតណាព្រោះអីរៀងរៀនវែងតិចលំហាត់លំហាត់ចឹងវាអត់ដូចមានរៀនទេចឹងអានេះបញ្ចេញមកបានប៉ុន្មាន3600បញ្ចេញឬមកបានប៉ុន្មានកូនមិន60ចឹងហី ឥឡូវគ្រូជ័យរឿយមើលចឹង60និង60ចឹង60ហឹមតោះទៅទៀតចឹងអូនមើលចឹងអឺអានេះគេអត់មាន x1 x2 គឺយកសេវិញបាទយកសេ បាទសេ1ស្មើស្មើអីបាទសេ1ស្មើនឹងស្មើអីគេអូនមកសេ1 យ៉ា41 C1 មិនស្មើដកដក B បូកឬ data ឬ data លើ 2A ចឹងហើយចឹងអូនស្មើមកដកឬ data ដកប្រមាណ data ដក B ដក B B យើង100អញ្ចឹងហីដក B មកគឺ100ហើយបូកឬ data 60 60ហើយចែកចែកណាចែកចែក 2R ជួយជួយសញ្ញាដកអញ្ចឹងអឺ គាត់តែតាខុសហ្នឹងពិសីអើយចាំមើលអានេះដក4ដង AC អើត្រូវមែនខុសពីដង A ខុសកន្លែងអើយខុសខុសតាំងលើឯងខុសកន្លែងខុសខុសតាំងលើដកខុសកន្លែងអើយបងសេអកន្លែងហ្នឹងត្រូវដកសេបានត្រូវព្រោះកន្លែងហ្នឹងវាមិនអើយដក2គុណនឹង50លើ100កន្លែងមិនបានដកសេ cái quái 結構ada bau sego. Ni hả À, khó đồng này. Này, khó đồng này mau chui béo cái men vậy. Nhà này. À? Sao vậy nhầm đây? À, đây đang chẳng ấy. Phải đón. Đọ gì? Bà đang đọ gì? Thế. Đọ gì? Hà này mau cái. Đọ gì đây? Đọ gì? À, nên đọ gì? Thế nhé. À, này. Đọ gì? À, អញ្ចឹងខុសហើយអញ្ចឹងអញ្ចឹងអឺដក100លើកជាក្រេអាដក100លើកជាក្រេអីដក4ដងអាអាយើង200ទៅកែឡើងសេ1វិញ ឈូសឈូសអស់ហើយត្រូវអស់ហ่าអាហ្នឹងមកដាក់កន្លែងដកដក100វិញហើយកន្លែងរឹសបែកដកបែកហ្នឹងហើយអូខេអញ្ចឹងមកអត់ចេញដកហានេះចឹងវិញយល់ទេអីពីពីគុណនឹងម៉ានអា200តោះត្រូវហើយហើយស្មើហើយអានេះបូកចឹងអត់ បូក100បាទបាន160 160ហើយយក160ហើយចែកនឹង2 400លើ400លើ400បាន80លើ100បាន80%បានម៉ាន80លើ100បានអេមីអូនខុសហើយ ចម្លើយខ្ញុំឃើញខ្ញុំអញ្ចឹងហ៎ឃើញតែហ្នឹងត្រូវ40អីគ្រូចែក4បាន40លើ100ឥឡូវសម្រូវសម្រូវមកចែក4ប្រហែល40លើ100ហើយមិនទៅ80អូយ40លើ100បាន40%ហឹមឯងគិតខុសអ្នកផ្សេងជួយ5ហើយឡើយនេះពេលលើ100ចឹងណាចឹងវាទៅជាប្រហែល40%ឬ80%គូថាខុសទៀតហ៎ អីអត់ហើយដែរឃើញយ៉ាងដែរចូលសេសេមែនអសេ2ឃើញ easy ទេដោយសារយើងឃើញខុសតាសញ្ញា មួយគឺខុសហ្មងអានេះទៅដោដកវិញអូនណាដកអានេះដកវិញដកអញ្ចឹង100អានេះ100ដកប៉ុន្មាន60 100ដក60ស្មើប៉ុន្មាន40 ចឹងហើយ100ដល់60 40ចឹងហើយ40សម្រួលមកឃើញហ្មង10លើ100អញ្ចឹងយើងបាន10%អញ្ចឹងកត់ចូលចប់លំហាត់យើងចប់ខចប់កប៉ុនកត់ចូលបានអ្នកផ្សេងអត់យល់សួរម្ដងទៀតលំហាត់ហ្នឹងលំហាត់កលឹះអីកត់ចូលបាននិយាយគ្រូមិនតាន់ឃើញ A ឃើញ3អងកត់ចូលបាន អញ្ចឹងដោយអីគេដោយគេដោយគេនិសេ200ទេធំអញ្ចឹងដោយអីគេ200ទេធំជាង200ទេដោយដោយដោយអាទេនេះ200ទេនេះធំជាងធំជាង200ទេអញ្ចឹងគេបានគេបានអអាស្មើតេស្មើ អាណាធំបាក់តេអាណាធំចឹងតេយើងអាណាធំ40%ហ្នឹងបាក់តេអាហ្នឹងអាណាធំបាក់តេអាណាតូចបាក់អាសេស្មើសេស្មើអ10%ហ្នឹងហើយយកហ្នឹងហ្មងឲ្យដូចនេះមកហើយចប់សំណួរក takajol